ពេលបីស្រងល្អរស់ជុំគ្នាទូត្រង់ណាក៏មិនគួរប្រាថ្នាជុំជីវាជីគូជីវិតមើលត្រពីមកក្រំសំរៃសំលើក្រំបេះបឹងក៏មើលយូរមកចិត្តស្ញាញ់ទៅចិត្តដែលចង់ໃຄនេះដែរគេមកមិនតែនឹងសុំស្រលាញ់ your darling. Christmas. Yeah. ជើងមីសែនឆ្ងាយឆ្ងាយដូចចិត្តអូនឆ្ងាយមិនយល់គ្មានបងបេះដូងរាប់រងទុំខា